សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបក្នុងការរាប់ BQ បាទ BQ វារាប់ច្រើនវាមានឲ្យតែខាង MEP យើងត្រូវរាប់ទាំងអស់ចឹងវាមានខ្សែភ្លើងវាមានទយោទឹកម៉ាស៊ីនត្រជាក់និង ELV ឬខ្សែ Kensic ឬ RG59 អញ្ចឹងនិងខ្សែទទូក បាទយើងរាប់ឥឡូវខ្ញុំនឹងវីដេអូនេះខ្ញុំបង្ហាញរបៀបក្នុងការបង្កើតទម្រង់ view ហើយនឹងរាប់ខ្សែភ្លើងអញ្ចឹងទម្រង់វាវាមានដូចអញ្ចឹងនេះអឺសារនេះខ្ញុំអត់ទាន់បានរៀបចំ តម្រង់វាមានបាទវាមានធម្មតាយើង build queue តាមក្រុមហ៊ុនផ្សេងផ្សេងរៀងរៀងខ្លួនចឹងតាមអ្វីដែលយើងដាក់ទៅយើងងាយស្រួលធ្វើងាយស្រួលយល់ចាស់ផ្ទះងាយស្រួលយល់ចឹងជាដើមទៅឬក៏តើតាមក្រុមហ៊ុនគេមានប្រព័ន្ធរបស់គេផ្សេងនេះអឺ សម្រាប់អ្នកមើលការតិចតួចទេ BQ ខ្ញុំហ្នឹងនេះរីបរិមាណអញ្ចឹងវាថាតម្លៃម៉ាស៊ីនជាក់គ្រឿងម៉ាន300ហ្នឹងទៅយើងបញ្ចូលដល់តម្លៃ300របស់ម៉ាស៊ីនជាក់មកយើងឃើញតម្លៃសំប្រាក់ហើយថ្លៃបរិមាណអត់ថ្លៃពលកម្មយើងយកពីគេប្រហែលព្រោះថាម៉ាស៊ីនជាក់នេះយើងគិតតឡើងយើងយក 这个还有50រៀលនេះជាគាត់ឧទាហរណ៍អញ្ចឹងថាតម្លៃពលកម្មវាយកគេ50រៀលអញ្ចឹងទៅអញ្ចឹងវានឹងឃើញលូតក្នុងនេះវាគុណឲ្យស្រាប់អានេះតម្លៃសម្ភារៈហ្នឹងយើងទៅបញ្ចូលមកវាលូតក្នុងក្នុងនឹងពេញអញ្ចឹង ហើយបន្ទាប់មកដល់ចុងក្រោយ final គេណាយើងត្រូវបោកចំនួនគ្នាមកអានេះខ្ញុំដៃមកជាហៀងខ្ញុំបបាក់បោកសាំសាំនេះសាំពួកក្លោនណាក្លោនក្លោនលឿងលឿងក្លោនបោកចូលគ្នាមក វានឹងឃើញតម្លៃក្នុងនេះអញ្ចឹងអឺតែខ្ញុំក៏ទីក៏ទីយល់អានឹងវាមិនប្របាយទេបើយើងអ្នករៀនបើខ្ញុំបាន add time អញ្ចឹងអឺនេះជាតម្រងនៃការរាប់ view សម្រាប់ដាក់ ថ្លៃពលកម្មហើយនេះគួរតែសិនយើងសរុបយកតន័យឲ្យគេឧទាហរណ៍ material អស់ប្រមាណដែលយើងគិតខាងមុនហ្នឹងយើងយកចុងគេនេះមកចុងបូកសរុប final ព្រោះលើលើនេះតាមជាន់នេះយើងយកថ្លៃចុងសម្ភារៈមកហើយយកទៅដាក់វាយបញ្ចូលក្នុងហ្នឹង ទៀតប្រៃមកទៅថាសិនជាអស់ពុំ600ដុល្លារពលកម្ម50រៀលអីចឹងទៅនេះខ្ញុំបូកក្រិនទៅតើពី650អញ្ចឹងនេះសម្រាប់ឧទាហរណ៍ថាសិនជាពីគ្រឿងនេះមកគេអូខេចេញ invoice នេះជាតម្រង invoice ទៀតអឺ invoice នេះយើងសម្រាប់យើងឡើងលុយគេហ្នឹង voice វាមានតម្រង់ដូចនេះដែរ invoice ស្រ័យលើគ្នាយើងធ្វើចង់ធ្វើ invoice នេះទៅពេល invoice ជាប់កម្រងតែនេះជា build view ដែលរាប់អាហ្នឹងមួយក្នុងការតម្រង់នៃ build view ឥឡូវយើងចាប់តាមរាប់ខ្សែភ្លើងយកតែម្ដងចឹងថាយើងរកយ៉ាងម៉េច ឈ្មោះទីហោគៀមួយចឹងចុះហើយខ្សែភ្លើងពូលវាមានបំពូលមួយកន្លះឬក៏ពីរកន្លះចឹងតែវាច្រើនគេដាក់តែមួយកន្លះតែក្រុមហ៊ុនខ្លះគេស្តង់ដារគេដាក់មេពីរកន្លះដែរតាមពិតមុនយើងអាចរាប់បានគឺយើងត្រូវចេះយល់ពីរបៀបក្នុងការរត់ខ្សែភ្លើង យើងនឹងងាយស្រួលក្នុងការរាប់អានេះមេនខ្សែលឿងលឿងខ្សែពណ៌ពណ៌នេះហ្នឹងគេមេគេសម្គាល់ថាមេនេះចូលមកនេះនេះមេហ្នឹងទី1យើងរាប់ឧទាហរណ៍ថាយើងរាប់យើងត្រូវមើល single line សិនតែប៉ិតយើងដឹងថាខ្សែអំពូលវាមួយកន្លះតែយើង បើយើងទៀងទាត់ចឹងមុននឹងរាប់វាជួយើងទៅមើល single line សិនថាតើអំពូលវារកខ្សែប្រមាណយើងទៅមើល single single line សិន វីដេអូហ្នឹងហើយរឿងវែងតិចសារខ្ញុំមកខ្លីពេកខ្ញុំពិបាកយល់ហើយចេះយល់ខ្លីចឹងឧទាហរណ៍មិញយើងជន់តដី building យើងនេះវាមាន4ជាន់មានជាន់តដីជាន់ទី1ជាន់ទី2 ជាន់ទី3ហើយលើនេះ Terra ដបូលដែរតែវា Terra ចឹងអឺដល់ជាន់តដីយើងមើលមានប្រព័ន្ធនេះខ្លះទី1វាមានពូលនេះរត់ទឹកខ្សែអំពូលសិនណាខ្សែភ្លើងព្រីរត់មកតង់ទៀត ចឹងមានពូមានហាល់បឺតហើយទាំងហាល់បឺតនេះទៀតសោតគេលូកទាំងហាល់បឺតចូលជាមួយអំពូលមកអត់ប្រើកុងតាក់ដាច់ដライនេះចឹងយើងក៏រាប់ទៅតាមនឹងដែរទៅចឹងអឺយើងមើលថាអំពូល single line គេ single line អំពូលវាប្រើខ្សែប្រហែលក្រេ មើលជន់តដីយើងមើលទៅលើ single line ទូភ្លើងជន់តដីនេះគេដាក់យ៉ាង DB GF panel មានន័យថា distribution ground floor panel ទូភ្លើងជន់តដី inside DB room ន័យថាទូភ្លើងនៅខាងក្នុងបន្ទប់មានលក្ខណៈ outdoor លក្ខណៈនៅក្នុងក្នុងអគារ ឥឡូវយើងមើលអំពូលអំពូលវាមានម៉ានមេ1 2វាមាន13មេទាំងមេមេយើងគេគេគូសទៅភ្ជាប់ជាមួយអំពូលណាខ្លះអញ្ចឹងឥឡូវអំពូលគេថាខ្សែ2គុណ 1C គុណនឹង1កន្លះ បូកខ្សែទៀមួយកន្លះអញ្ចឹង2គុណ 1C បានន័យថាខ្សែវា2សរសៃហើយមួយសរសៃមួយសរសៃដាច់តម្លៃពីគ្នានេះ 1C មកពាក្យថាខ មួយខសរសៃប្រាសរសៃចឹងនេះជាទូភ្លើងជាន់តដីចឹងយើងដឹងហើយខ្សែភ្លើងពូល វាប្រើលេខ1កន្លះ ចឹងខ្សែភ្លើងចឹងយើងវាយបញ្ចូល Excel មក នេះយើងអាចដាក់ជា ចំនួនដុំក៏បានចំនួនម៉ែត្រក៏បានបើដុំវាស្មើនឹង100ម៉ែត្រខ្សែភ្លើងយើង1កន្លះបើខ្សែភ្លើងថៃអាខ្សែភ្លើងភ្លោះដុំវា80ម៉ែត្រឡើយខ្ញុំគិតជាຂະຫນາດជាម៉ែត្រចឹងហើយខ្ញុំនឹងឧទាហរណ៍ ព្រមចឹងអានេះរក្សាភ្លើងឲ្យគុំមកឡាញមកឡាញមកសៃនេះបានន័យថាវា2ទសៃសិ2ទសៃរួចរួចមកហើយបាទវាមានក្រហមនិងខ្មៅនៅនឹងហ្វានៅជាមួយ គ្នានឹងអញ្ចឹងអឺខ្ញុំឧទាហរណ៍បន្ទប់នេះមួយ ទប់ណាមួយរឿងតូចតិចបែករៀងស្រួលយល់នេះតែកន្លែងនេះមួយសិនអាកន្លែងនេះវាបានទាំងអស់អញ្ចឹងអំពូលយើងខ្សែភ្លើងយើងវាលូបចូលគ្នាមួយទាំងហាបឺតចេះហើយកន្លែងទាំងហាបឺតហ្នឹងខ្សែភ្លើងរត់នៅលើឆ្អឹងពីដាណា ចឹងដូចអគារយើងកម្ពស់4ម៉ែត្រថា4ម៉ែត្រ4ម៉ែត្រខ្សែភ្លើងនេះយើងចុះមកធ្វើម៉េចឲ្យវាដល់ទីតាំងពូលវាអាចនឹង6ទឹកទៅ1ម៉ែត្រអញ្ចឹងយើងយក1ម៉ែត្រយើងយក1ម៉ែត្រហ្មងទៅវាតាម level ពីដើមដែរអញ្ចឹង យកយើងយក1ម៉ែត្រក៏អាចធ្លាក់ចុះមកព្រាញ់វា1ម៉ែត្រ1ម៉ែត្រ2ម៉ែត្របាទឥឡូវយើងរាប់របៀបក្នុងការរាប់ទី1យើង select លើចេះហើយយើងវាយពាក្យថាលីក៏បានដែរ li comment li តែវាបានតិចយើងវាយពាក្យ li ហ្នឹងទី1យើងវាយពី LI មកវាចេញចំនួនម៉ែត្រប្រវែងវាដាក់ថា2814បានន័យថាຂະຫນາດវានេះជាຂະຫນាតមីលីម៉ែត្រអញ្ចឹងយើងបែកចេញជាម៉ែត្រមកវា2.8ម៉ែត្រវាអាចថា3ម៉ែត្រហ្នឹងនឹងទី1យើងវាយ comment លីក៏បានដែរវានឹងចេញចំនួនម៉ែត្រដូចគ្នាប៉ុន្តែធ្វើអញ្ចឹងវារៀងយូរ បើខ្សែភ្លើងយើងវាច្រើនណាអញ្ចឹងអ្វីដែលយើងត្រូវរាប់ទី1យើង select លើខ្សែសិនខ្សែនេះគេដាក់ថា power cable បើយើងចុចម៉ៅស្ដាំយកពាក្យថា quick select ក៏បាន select ខ្សែខាងក្នុងកុំព្យូទ័រខ្ញុំវាមានដល់ខ្ញុំឲ្យ command quick select មក command វា cube s ពាក្យកាត់របស់វា quick select quick select ហើយយើង select layer ហើយយើង select ទៅលើ layer មិញដាក់ដាក់ថា cable មិញហ្នឹង power cable on នេះ power cable រត់ឃើញយើងស្លេច layer មក power cable មកអានេះឲ្យតែ cable វា select ទាំងអស់តែម្ដង align អាពួកនេះយើងអត់ត្រូវការ select ទេនេះអាគេគូសនេះដោយសារវាចូលជាមួយអញ្ចឹងយើងដោះ unselect វាចេញដោយសារវាចូលនៅក្នុង layer អញ្ចឹងអញ្ចឹងវាពិបាកអញ្ចឹងវិធីសាស្ត្រមួយទៀតបើនៃឧស្សាហ៍គេគូស អានឹងលើអាស្រ័យលើគិកគូសដែរមកគិកគូសតាខ្សែហ្នឹងជាមួយ layer ពួកអា Blackberry នេះយើងក៏ពិបាករាប់ដែរអញ្ចឹងជំរើសមួយទៀតគឺបង្កើត layer ខ្លួនឯងជាបង្កើត layer ខ្លួនឯងបាទ layer ខ្លួនឯង ចូលមកកាន់ layer មកហើយយក new layer ហើយ layer យើងចង់ដាក់ឈ្មោះគេដាក់ថា cable 1.5យ៉ាងដែរតែមកយើង click click លើវាពីរដងដើម្បី click layer ដើម្បីយើងចំណានថាយើងគប់នៅលើ layer ហ្នឹង ចេញវាយ command polyline មកហើយយើងគូសតាមខ្សែភ្លើងរបស់យើងម្នេះគូសត្រង់ជាក់ស្ដែងវាកត់ជាត្រង់អញ្ចឹងវាមិនកោងដូចគេអញ្ចឹងហើយគូសមកត្រង់ទាំងទៀត អញ្ចឹងទេនេះជាខ្សែដែលខ្ញុំទើបនឹងគូសមិញដើម្បីរាប់សុំស្រីពណ៌ខ្សែវាឲ្យដល់ពណ៌ green នេះ នឹងស្រីពណ៌ layer ទៀតជើងធ្វើខ្សែនេះយើងបានគូសហើយអញ្ចឹងហើយយើងគូសតាមខ្សែណាច្រើនថែមទៀតដោយខ្សែពូលនេះហើយតែខ្សែមួយកន្លះយើងគូសតាមវាទាំងអស់មក ទៅគូសតាមខ្សែគេគូសតាមខ្សែគេទាំងអស់តែម្ដង ដល់លើនេះជាទីសាសទី1អញ្ចឹងបន្ទាប់យើងគូសខ្សែគេទាំងអស់ហើយយើងចូលមក quick select យកពាក្យ layer ហើយយកពាក្យ layer ដែលយើងបានគូសវាមិញខ្ញុំដាក់ថា cable មួយកន្លះមិញរកមើលឈ្មោះ នេះវានឹង select ខ្សែដែលយើងបានគូសហើយបន្ទាប់មកយើងចូលទៅអេបឡូតហើយតើមកយើងរ file នេះ TA នេះ total area language នេះអានេះ file នេះចាំខ្ញុំផ្ញើនៅក្នុង box sport ខ្ញុំឲ្យ ពេលយើងបងប្អូន sell ដាក់តាណាទៅហើយទាញវាមកដើម្បីវា up upload ចូលក្នុងហ្នឹងហើយយើងយកពាក្យថា load ចឹងមកតមក close វាបិទវាបិទវាហើយបើយើង select លើខ្សែមួយហើយយើងវាយ comment វា T A D D វាយ comment វាចឹងមក ហើយទៅមកយើងវាយពាក្យថា quick select អូសំទោសមុនដំបូងគឺវាយពាក្យថា quick selection ហើយយើងរើសយក layer វាសិននេះហើយ layer យើងធ្លាប់រើសស្រាប់វាចេញមកស្រាប់ចឹងហើយវា select ចឹងហើយវានឹងចេញប្រវែងហើយឲ្យយើងយកតែម្ដងនេះប្រវែងខ្សែទាំងអស់ហ្នឹងដែលយើងសរុបនេះរាយ10 100 1000 10000 វាស្មើ46ម៉ែត្រយើងយកចែកវានឹង1000មកយើងឃើញចំនួនម៉ែត្ររបស់វាមើលសិនវា select ជាមួយខាងណាទៀតទេព្រមយើងប្រយ័ត្នកុំឲ្យវា select ដោយខុសពីនឹងណា ចឹងវាឃើញ46ម៉ែត្រមកខ្សែនេះខ្សែទាំងអស់នេះតោះមកថា46ម៉ែត្រនេះតែពិតវា47ម៉ែត្រនេះចូលនេះ9តឹកថា47ម៉ែត្រចុះតោះមកយើងធ្វើមួយទៀតឥឡូវខ្ញុំណូតទុកវានេះសិនខ្សែអស់47ម៉ែត្រ47ម៉ែត្រ តមកយើងរាប់ចំនួនដែលត្រូវទម្លាក់ចុះ escape វានៅទម្លាក់ចុះឧទាហរណ៍ថាខ្សែភ្លើងនេះយើងទម្លាក់ចុះទៅក្រោមនេះយកថា6ទឹកចាំបើយកម៉ែត្រខ្សែភ្លើងនេះវា6ទឹកទម្លាក់យើងចុះមកក្រោមបងយល់ណានៅក្នុងបន្ទប់ទឹកវាអានេះយើងរត់ខ្សែភ្លើងរត់នៅលើនៅលើ slab តោះមកយើងមិនទម្លាក់ចុះមកក្រោមទម្លាក់ចុះមួយហើយ អានេះវាមិនលូកចូលគ្នាអានេះថាពីអាស័យអានេះ4អាស័យបានន័យថាខ្សែពីនេះពីអាស័យហើយតតគ្នាថែមពីអាស័យទៀតនៅនឹងហ្វាមកនេះមកទៅរលូកនេះមួយទៀតណាយើងរាប់ពីចុងមកមុននេះចុងវានេះខាងនេះចុងគេពីសរសៃខាងនេះ4សរសៃ បីនឹងលូបចូលគ្នាណាបងមើលសារភ្លើងក្រត់ចាស់ស្ដែងឃើញចឹងនេះ2នេះ4ព្រោះថានេះ6ម៉ែត្រអានេះវាឡើងពី10ម៉ែត្រគុណ2ហ្នឹងហើយនេះហើយរត់ចូលណាមុនក៏បានចូលមកនេះមក ធ្វើមកនេះថែម2 10ម៉ែត្រទៀតនេះ2 10ម៉ែត្រហើយចេញមកនេះវិញនេះ2 10ម៉ែត្រ2 10ម៉ែត្រទៀតចឹងអានឹងយើងកុំឲ្យបាក់គិតយើងរាប់គិតតែចំនួនដង្ហាលបឺតយកតែម្ដងអាពិតយើងត្រូវរាប់ដង្ហាលបឺតមុនណា រាប់ចំនួនសម្ភារៈអំពូលមុនសិនតែឥឡូវខ្ញុំឧទាហរណ៍នេះខ្មៅចាខ្មៅខ្សែភ្លើងពណ៌ខ្មៅចឹងអឺ នេះផ្ទះបើយើងចង់ដាក់ផ្ទះដាក់ផ្ទះមួយទៀតទៅផ្ទះនេះអាច logo green ហ្នឹងផ្ទះតមកដាក់ទាំងហាបឺត thank you 36វ៉ាត់ហ្នឹង ពិតយើងត្រូវដាក់សម្ភារៈនេះវានៅខាងលើមុនបងអស់យើងត្រូវរាប់សម្ភារៈសិនមិនយើងរាប់ខ្សែចឹងទៅឥឡូវនេះរាប់ទាំង5បឺតពីដែរឥឡូវខ្ញុំឧទាហរណ៍ថាប៉ុណ្ណេះទេបានហើយពាក់កណ្ដាលតែនេះបើយើងចង់រាប់មួយជាន់ហ្នឹងក៏បានដែរមួយរាប់មួយជាន់នេះយើងវាយវាយពាក្យថា B count ហើយពាក្យ B count ហើយយើង ចង់ select មួយជួរនេះទាំងអស់ក៏បានដែរតែនេះខ្ញុំគ្រាន់តែឧទាហរណ៍ពេល select តែប៉ុណ្្នឹងមក អុកជីកវាមួយសិនជីកចូលគ្នានេះអុកជីកនេះចូលគ្នាវាដាច់ឬវាដាច់ពីគ្នាវាដាច់ដូចនេះដាច់ដូចនេះខ្ញុំវាយថាមិន B count មកវាចេញចំនួនឲ្យយើងនេះ46គ្រាប់ អស់41គ្រាប់សាយ41ក្រុមវារាប់ total គ្រប់ជាន់ទាំងអស់ហើយបូកនឹង legend មួយទៀតតែយើងនេះយើងទួដោះ select legend មួយទៀតនៅទីសាគេរាប់លឿនឥឡូវខ្ញុំចង់បង្ហាញខ្ញុំគាត់ណារាប់ function លើរាប់ mod សិននេះគេ select គ្រប់ជីគេដាក់ពលុកវាចូលគ្នាបងអញ្ចឹង Haber ទី3 ពូលនេះពូល9វ៉ាត់ក្នុងទឹកទឹកគឺ5 9វ៉ាត់ពូល9វ៉ាត់នៅទាំងហាប៊ឺនេះ3ូលសិនហើយពូល9វ៉ាត់ពូលវ៉ាត់3 3 6 6 2វ៉ាត់ឧទាហរណ៍ណាគោល2វ៉ាត់ចូលរំពូល12វ៉ាត់នេះទៀតហើយទៅរាប់អស់ពូលពូល12វ៉ាត់នេះ QQ នេះនេះទៅមើល legend ក៏បានដែរនេះ1 2 3 4ពូល2វ៉ាត់4 ហើយ7ម៉ែត្រ1អញ្ចឹងទៅនេះ4បើថា7ម៉ែត្រមួយទៀត តាមអំពូលម៉ែតមួយទៀតហើយនិងអំពូលចដាវមួយទៀតចឹងអំពូលម៉ែតមួយអំពូលចដាវមួយឥឡូវយើងគិតយកតែប៉ុណ្ណាបាន ត្រឹមប៉ុណ្ណាលើខ្សែភ្លើងយើងរាប់មុនយើងឃើញយើងឃើញវា47ម៉ែត្រនេះ47នេះក៏វា47ដែរអញ្ចឹងអឺបន្ទាប់មកយើងបូកគុណនឹងនេះអាតម្លាក់ចុះនេះបូកជាមួយសំប្រាក់កន្លែងតម្លាក់ចុះទង្ហាបឺហ្នឹងវា6ទឹក6ទឹកអញ្ចឹងយើង យើងយកវាគុណជាមួយគ្នាមកមួយទឹកគុណ2 2ដងអឺមួយទឹកអឺ1ម៉ែត្រ2ទឹកអញ្ចឹងយើងរាប់វិញតាមពូលហើយយើងបូក1 គិតថាខ្សែភ្លើងនេះខាងភ្លើងនៅលើពីដាន50ម៉ែត្រតើមកយើងបោកអាទម្លាក់ចូលកន្លែងកុងតាក់នេះទៀតណាកុងចាក់វាធ្លាក់មកពីលើមកយើងយកវាថា3ម៉ែត្រទៅចុះមកទីតាំងកុងតាក់មកមេ3ម៉ែត្រមកមេ3ម៉ែត្រចឹងវា3ចុចអឺ3 3 3ចុចអានេះយក3ម៉ែត្រគុណនឹងអឺ ក៏នឹង3ចុចដែរនេះវា3ចុចអានេះវាថែម1ចុចទៀតវា4 4អានេះ1ចុចទៀត5អញ្ចឹងវាតម្លាក់មេចូលមកក្រោមវាត្រូវ5កន្លែង5ចុច5 5ខ្សែហើយ5ហ្នឹងគុណនឹង3ម៉ែត្រមក 75ម៉ែត្រប៉ណ្ណឹងនៅមិនតាន់ល្អិតល្អន់អស់ទេយើងនៅយើងនៅមេពីខ្សែមេនេះមួយទៀតយើងនៅខ្សែមេវាកុងតាក់នេះកុងតាក់វាដាក់តែភ្លើងវាទេវាអត់ភ្លឺពូអញ្ចឹងវាត្រូវការមេភ្លើង ភ្លើងឧទាហរណ៍ថាមេភ្លើងជាងគាត់យកពីណាអញ្ចឹងឥឡូវយើងវាស់ពីមេភ្លើងពីកុងតាក់នេះទៅនេះនេះយកមេភ្លើងវានេះទៅយើងគុណមើលចុចមើលវាទៀតវាស្មើនឹងអឺលេខ100000ស្មើនឹង7ម៉ែត្រទៀតចឹងយើងបូកថែម7ម៉ែត្រទៀត មើល82ម៉ែត្រមករៀងទៅសម័យថាវាត្រូវមាន មេចូលកងតាក់នេះមួយទៀតហ្នឹងបើវាភ្លឺបើយើងដាក់តាមខ្សែកងតាក់ទេវាភ្លឺវាមានមេភ្លើងចូលហើយមួយទៀតតាមប្រនេះវាមានមេ ពីរស័យទៀតនេះវាចូលមកឡើងកុងតាក់នេះបើវាភ្លឺមេហ្នឹងគឺនេះវាទៅរកទូភ្លើងលេខរៀងទី13នេះហើយទីតាំងទូភ្លើងរបស់យើងនៅតាណាយើងទៅមើលនឹងប្លង់ទូភ្លើងទៀតយើងគូសនឹងប្លង់ទូភ្លើងនេះឧទាហរណ៍ថាឥឡូវទូភ្លើងនេះអឺកាលណាខ្ញុំធ្វើអឺ វេទនាជាចង់ភ្លេចខ្លួនឯងយូរឆ្នាំណាស់ទូភ្លើងចំតដីនេះនៅបន្ទប់នេះទុកឡើងចដានេះជាងជាងត្រូវគូសមេភ្លើងមេភ្លើងពីអាស័យនៅទាំងហ្វាហ្នឹងទៅបន្ទប់ចដានេះទៀតនេះ ស្ដែងនៅនឹងអាចប៉ងនៅលើពីដាននៅនឹងខ្សែខ្មៅខ្សែអស់ច្រើននេះទៅរកទីតាំងទូភ្លើងនេះអញ្ចឹងនេះខ្សែភ្លើងមេហើយយើងអស់ដើម្បីគប់គង់នេះមកម្ដងបន្ទប់ទឹកនេះមកមេចុចលើពោកមកវាឃើញ45ម៉ែត្រគេ45ម៉ែត្របាទហើយ ចឹង45ម៉ែត្រចឹងយើងបូក45ម៉ែត្រទៀតមកនេះសម្រាប់មកទីតាំងនៅក្នុងបន្ទប់ទឹក និយាយទៅមក label នេះគឺត្រូវមេ វាទៅដល់ទៅនោះមួយអញ្ចឹងហើយអានេះមេភ្លើងវានេះគឺវាដាច់ចលាយពីគ្នាទៀតគ្នាឡើយនេះអញ្ចឹងវានេះវាទៅរអូអត់ទេនេះវាគេដាក់ label L13 ដូចគ្នាអញ្ចឹងបានន័យថាគេយកមេពងពីចេញពីនេះ ចេញពីកុងតាក់មួយនេះវានៅចិត្តគ្នាថាមេភ្លើងមកពីនោះហើយអូសខ្សែមួយខ្សែពីរខ្សែទៀតបីចូលហើយខ្សែច្រើនពេកខ្សែច្រើនពេកវានៅមានហ្វាវគេអាចនឹងដាក់ខ្សែនៅនៅលើពីដានហើយទុកអូសថាខ្សែក្រហមក្រហមចុះមកដើម្បីកុំឲ្យច្រើនខ្សែពេកហើយវាចិត្តវាចំណេញខ្សែហើយប៉ងខ្សែខ្មៅនៅលើពីដានហើយអូសមេវា យកវាកងតាក់នេះមកវាអស់6តាក់ទៀត7តាក់នេះបង7តាក់នេះតាក់វា0.7ម៉ែត្រចឹងនេះវាអស់128ម៉ែត្រគ្រាន់តែមួយមេហ្នឹងដោយសារវាឆ្ងាយពីគេឆ្ងាយពីកន្លែងទូភ្លើងអានេះអឺ អានេះក៏ L13 ដែរអានេះ L12 L12 អញ្ចឹងវាអានេះវាមួយមេមួយមេចូលគ្នាហើយរ L12 នៅចិត្តទូភ្លើងចូលមកនេះក្នុងការរាប់ BQ ខ្សែភ្លើងអញ្ចឹងម្ដងវាឃើញ128ម៉ែត្រអញ្ចឹង ចូលរូបមន្តវានេះវាយចូល128ម៉ែត្រអាពិតខ្សែខ្មៅអស់តិចជាងអានេះអស់128ម៉ែត្រនេះនេះអាខ្សែក្រហមអស់មួយដុំកន្លែងខ្សែខ្មៅអាចនឹងអស់មួយដុំអីទេដោយសារវាវាប៉ងនៅលើវិដានហ្នឹង ធីសាស្ត្រទី1នៃការរកខ្សែភ្លើងធីសាស្ត្រមួយទៀតនៅពេលដែលប្លង់គេមានឡាញយើងឲ្យយើងស្រាប់ចេះមានប្លង់ឡាញឲ្យយើងស្រាប់ចឹងមិនអត់ពិបាកអីគិតទេយើងគ្រាន់តែ select ខ្សែវាទាំងអស់ហ្នឹងបាច់ហត់គូសតាមបានតែខ្សែយើងឲ្យខ្សែមេតាមកងតាក់នេះយើងចាំគិតតាមក្រោយដូចខ្ញុំគិតតាមក្រោយមកក៏បានដែរ ឡើយលុបមេចឹងទៅចឹងទីសៅទៀតដូចចុច upload ដូចខ្ញុំចុចលើកមុនចឹងចុច upload ដើម្បីទៅយកអា file ខ្ញុំផ្ញើជាមួយផ្ញើឲ្យនៅក្នុង blogspot គេយើងវាយ commonly បានតែ commonly វាយម្ដងបានអាស័យមួយអាស័យយើងវាយ command upload មកហើយយើង ហើយវាចេញអានេះកន្លែងនេះមកដល់មកយើង select ខ្សែខ្សែមកវាបូកបញ្ចូលគ្នាទាំងអស់អត់ទៅខ្សែភ្លើងនេះតើយើង select ទាំងអស់មកហើយយើងចាំអាន select select លើវាអ្វីដែលយើងអត់ចង់អ្វីដែលយើងអត់ចង់ select នេះវាបាទ ន់ស្លឹកបានតែមួយជ្រុងមួយជ្រុងកុំតែខ្ញុំពីមុនវាស្លានស្លេចម្ដងទាំងអស់បានតែឥឡូវយើងមិនវាខានប្រើយូរដែរចឹងយើងគាត់បើនេះអាចអាប់ឡូតនេះយើងស្លេចតែខ្សែអ្វីដែលខ្សែយើងចង់រាប់តែយើងមិនបាច់គូសតាមក៏បានដែរណាស្លេចខ្សែចាស់ចាស់នេះ យើង select វាមកវាបូកសរុបឲ្យយើងហើយយើងរាប់តែចំនួនអំពូលចំនួនដង្ហាលបឺតមកហើយយើងគុណវាប្រវែងតម្លាក់ចុះហើយនឹងកុងតាក់ប្រវែងតម្លាក់ចុះកន្លែងកុងតាក់និងប្រវែងតម្លាក់ចុះកន្លែងអឺអំពូលហើយនឹងដង្ហាលបឺតទៀតមកវាត្រូវហើយហើយមួយទៀតគឺយើងគិតខ្សែ មេពីកុងតាក់មួយទៅកុងតាក់មួយទៀតពីគិតអានឹងទៀតមកវាត្រូវបើកាលណាយើងអត់គិតអានឹងវានឹងខ្វះខ្សែហើយយើងខ្វះតិចតួចពេលជាងរត់នេះវីដេអូខ្ញុំ មានតែប៉ុណ្ណឹងអញ្ចឹង អូននៅទាំងយូរណាចង់មកមកតែប៉ុន្តែថតខុសពីវីដេអូណាខ្ញុំចុះលុបទៅវិញទៅមកវិញមកចឹងបើយើងចង់រាប់ប្រភេទអំពូលប្រភេទអំពូលមួយទៀតបើយើងរាប់យើងចង់រាប់តែអំពូលនេះយើងវាយ select អំពូលមួយមកហើយតមកយើងវាយ comment ថា b count enter មកចេញពូលមកក្របបាទគេដាក់ down line មកក្របនេះចំនួនមកក្របនេះ2គុណ18វ៉ាត់ហ្នឹងឈ្មោះរបស់វាហ្នឹងហើយយើងចង់មួយទៀតបើយើងអត់ចង់ select ទេយើងវាយអ៊ូយកមក ដោយថាយើងវាយរាប់តាមជាន់អញ្ចឹងទីសាសងាយស្រួលទេគឺយើង copy នេះ copy ទាំងអស់ហ្នឹងមកនេះបើគេចង់តម្រូវរាប់តាមជាន់ copy ទាំងអស់មកហើយយើងមកចូលយើងបង្កើត new មួយទៀតហើយ new មកយើងផាសវាយើង copy អាជាន់តដីមក យើងផាសវាថាយើងរកតាមប្រភេទពូយើងផាសវាមកហើយនេះយើងចង់ដាក់ឈ្មោះមិនដាក់ថាជាន់តដីយើងពូមែនណាហើយបន្ទាប់មកយើងយើង select ប្រភេទពូព្រោះថានេះពូ QQ នេះពូនេះវាប្រហែលវ៉ាត់ហើយយើងយើងមកស្ដាំមកមកស្ដាំមកយើង select similar select similar វា select ទាំងអស់ឲ្យតាមពូ QQ តាមពូវាតែប្រភេទតែមួយ នេះវាស្លេចទាំងអស់ហ្មងតាមបន្ទប់ហើយយើងបាច់ copy legend មកទេនៅតែវាស្លេចដល់ទាំង legend ទៀតបើវាស្លេចដល់ទាំង legend យើងអានស្លេចវាទៅអត់មានបញ្ហាទេតែប៉ុន្តែខ្លាចវាច្រឡំចាំមកវាស្លេចមកទាំងអស់ចឹងលេញពូចឹងហើយយើងវាយ comment b count មក comment b count មកវាឃើញពូនេះ158គ្រាប់ ហើយពូលនេះយើងទៅមើលលីចិនហ្នឹងពូលប្រមាណវ៉ាត់ពូល QQ ហ្នឹងវា18វ៉ាត់ reset downline 18វ៉ាត់ហ្នឹងវា158គ្រាប់នេះជាន់តដីហ្នឹងដាក់យើងវាយតាមពូល18វ៉ាត់ចឹងទៅហើយឧទាហរណ៍នេះ ឬក៏យើងបញ្ចូលមកទៀតមកតែយើងត្រូវរាប់សម្ភារៈអញ្ចឹងមុនចាំយើងរាប់ខ្សែភ្លើងដើម្បីងាយស្រួល13វ៉ាត់ហើយដាក់ឈ្មោះអំពូលមក reset downline មក13វ៉ាត់មកចំនួនក្របវា158ក្របនេះជាន់តដីហើយជាន់ទី1ទី2យើង copy វាដូចខ្ញុំ copy អញ្ចឹងដែរមក copy វាដាក់មកនេះផ្សេងនេះផ្សេងអញ្ចឹងបើយើងអត់ copy ទេយើង select similar ទេវាវាវានេះទាំងអស់ហ្មងហើយយើងហត់ទៅអាន select វាវិញឥឡូវឧទាហរណ៍ខ្ញុំ select នេះ select similar ហើយ similar ខ្ញុំ select ទាំងអស់ឲ្យតាមពូលណា13វ៉ាត់ select ទាំងអស់ select ដល់ទាំង legend ទៀតនេះគេវា select ហ្នឹង ចុចអានសិលិចវានេះអានសិលិចវាហើយយើងចុចអានសិលិចអំពូលជាន់ទី1ទី2ទី3ទេជាអានសិលិចវាទៀតមកក៏បានវាមិនសូវពិបាកបានដែរយើងអានសិលិចវាអស់បាននេះគឺការរាប់ពូលហើយយើងវាយ comment b count ដដែលមក ចេញ153គ្រាប់ដូចគ្នាទេឃើញនេះចំនួនរបស់វា153គ្រាប់ជាន់តដីហើយជាន់ទី1ទី2រាប់អញ្ចឹងក៏បានបាច់ហត់ copy មកចូលនេះទៀតក៏បានអានេះខ្ញុំខ្ញុំចាស់កំរិលហ្នឹងធ្លាប់តែធ្វើអញ្ចឹងនឹងអឺវាបង្ការរាប់ចំនួនសម្ភារៈ ហើយអំពូលនេះទាំងហាល់បឺននេះដូចគ្នាអញ្ចឹងយើងរាប់យើង select ដល់ similar មកនេះវា select ទាំងហាល់បឺនវា select ឲ្យអំពូលអីផ្សេងផ្សេងវាអត់ select ទេហើយកន្លែងណាទីតាំងណាមានទាំងហាល់បឺនវា select ហ្នឹងបើ layer ដូចគ្នាតានេះសារវានេះអានេះជាប្លុកជាមួយអំពូលវាអត់ជាប់ទេចឹងជំរឹះនេះយើងត្រូវផ្ដាច់វាអស់សិនណាអានេះគាត់នេះវាសារវា ជាប់ layer វាប្លុកជាមួយ pool យើងត្រូវជួយអក្សរ x ដើម្បីផ្ដាច់វាហើយ pool នេះគឺចឹងដែរ pool យើង select similar មកអានេះវាកន្លែងណាមាន pool នោះវា select ទាំងអស់នេះកន្លែងចដានេះនេះនេះ3ទីតាំងកន្លែងចដាឡើង Hello ដូចគ្នាដែរ Hello នេះក៏ដូចគ្នា Hello នេះក៏ដូចគ្នាហើយខ្ញុំវាយតែ comment B count ទៅ count ចេញចំនួនឲ្យយើង17គ្រាប់ហើយយើងរាប់ខ្លួនឯងដល់17គ្រាប់ណា នេះការរាប់ខ្សែភ្លើងពូលវាមាននៅខ្សែភ្លើង ព្រីទៀតតែវាស្តៀងស្តៀងគ្នាគាត់ថាព្រីវាតម្លាក់វារៀងខាងក្រោមកុងតាក់ទៀតវាអាច3ទឹកវាអាចម៉ែត្រ2ទឹកហ្នឹងទៅព្រីហើយយើងនៅមានរាប់ខ្សែភ្លើងខ្សែ ELV ទៀត អានោះវាអាចនឹង ELV អានឹងតើយើងចេះប្រព័ន្ធក្នុងការរត់ប្រព័ន្ធរបស់វាបានយើងងាយស្រួលក្នុងការរត់ក្នុងការរាប់ BQ ប្រព័ន្ធ ELV ពិសេសគឺអាឡាមយើងត្រូវយល់ពីរបៀបក្នុងការរត់វាមានរត់អា conventional និង address symbol អីទាំងវាប្រព័ន្ធរត់ខុសគ្នាខ្លះដាក់ទូ model ខ្លះអត់ ហើយមួយទៀតអ៊ីនធឺណិតកាមេរ៉ាក៏ចឹងដែរកាមេរ៉ាយើងតោះចេះប្រព័ន្ធវាឧទាហរណ៍ថាលើសពី100ម៉ាតគេប្រើខ្សែ fiber optic ដើម្បីកុំឲ្យវាបាត់បង់អឺ signal របស់វាអ៊ីនធឺណិតក៏ដូចគ្នាខ្សែកាមេរ៉ាឥឡូវគេប្រើខ្សែ cat 6 អញ្ចឹងអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះហើយបើសិនជាមានចម្ងល់អាចឆាតឬក៏ comment នៅខាងក្រោមវីដេអូនេះបាន